ត្តមេស្រីប្អូនណាអូនណៃចូលចាំ បណ្ដាំណា បងសូមផ្ដាំផ្ដាច់លើកននិថាសូមបូនមេត្តាត្រា ឡងព្រះអៃបុត្រកំណត់បានត្រឹម7 ពីទិញវីណាប្អូនស្រី ត្រូវក្តីមរណៈមកស្ទាំងស្កាត់ bột dân đình ông cha năng buông hò ra xa បានថ្វាយថ្វាត់នាមថាសែងផុតតាមបញ្ញត្តិញាំងញាំងពួកសត្វ យចំរានអាយបុតយើងនេះនឹងបានត្រាំងដឹងគ្រប់ សពសាំងដោយក្រវានបានជាទីពឹងដល់ពេលច្រើនចម្រើនសុខសព មនុស្សទេវតាប្អូនអើយសូមប្អូននាងតាំងចិត្តអណិត ដោយកាំងរណាបំបើបីពងសពប្រកាធ្វើដោយហថារបង